ចំណុចធ្វេសប្រហែសរបស់ប៉ាម៉ាក់សម័យថ្មីធ្វើឲ្យកូនតូចឧស្សាហ៍ឈឺបច្ចុប្បន្នការអប់រំនិងការថែទាំកូនក៏ប្លែកពីសម័យមុន ដែលហេតុថាប៉ាម៉ាក់រវល់ការងាររៀងខ្លួនហើយការមើលថែទាំកូនក៏មានពេលតិចតួច ការចិញ្ចឹមកូនតាមបែបសម័យទំនើបទន្ទឹមនឹងផលល្អក៏មានចំណុចខ្វះខាតខ្លះដែរនេះតាមការសង្កេតរបស់លោកវិជ្ជបណ្ឌិតញឹមអង្គាបោះប្រធានមន្ទីរពេទ្យកុមារជាតិ លោកបាននិយាយថាអាចមកពីរវល់នឹងការងារពេកទៅប៉ាម៉ាក់សម័យថ្មីមួយចំនួនធ្វើប្រហែសក្នុងការចិញ្ចឹមកូន ធ្វើឲ្យកូនងាយនឹងឈឺ1អត់បំបើដោះកូនម៉ាក់ម៉ាក់សម័យនេះមិននៅតែផ្ទះមើលថែទាំកូនដោយសម័យមុននោះទេគឺត្រូវចេញទៅប្រកបការងារនៅក្រៅផ្ទះដោយប្រុសប្រុសដែរដូច្នេះហើយទើបធ្វើឲ្យម៉ាក់ម៉ាក់គ្មានពេលបំបើដោះកូនដែលឲ្យកូនមកទឹកដោះគោជំនួសវិញការដែលម៉ាក់ម៉ាក់ឲ្យកូនបើកទឹកដោះគោតាំងពីតូចមិនល្អនោះទេ កូនយើងមកទៅងាយនឹងឈឺព្រោះទឹកដោះគោអត់មានប្រព័ន្ធភាពស៊ាំសម្រាប់ការពារជំងឺដោយទឹកដោះម្ដាយនោះទេឯក្មេងមួយចំនួនងាយនឹងអាឡែស៊ីជាមួយទឹកដោះគោមួយវិញទៀតតកតងនឹងអនាម័យផ្សេងផ្សេងពេលឆុងឬប្រើដបទឹកដោះគោក៏អាចឲ្យកូនឈឺប្រសិនបើយើងសម្អាតមិនបានល្អត្រឹមត្រូវដូចជាការដុសលាងឬស្រោះជាមួយទឹកក្តៅ ជារវល់នឹងការងារយ៉ាងណាម៉ាក់ម៉ាក់ហោចណាស់ជាបំបើដោះកូនឲ្យបានយ៉ាងតិច6ខែបើសិនជាពិបាកឆ្លៀតយើងអាចច្របាច់ទឹកដោះទុកឲ្យកូនញ៉ាំបាន2ឲ្យកូននៅជាមួយអ្នកថែទាំដោយមូលហេតុថាគ្មានពេលគ្មានសាច់ញាតិប៉ាម៉ាក់ខ្លះបានរកមនុស្សឲ្យនៅជាមួយឲ្យមើលថែទាំកូន ពេលទៅធ្វើការបាត់បានបើមានអ្នកថែទាំចំណាប់ចំនួនដោយយើងមិនចាប់ជាបញ្ហានោះទេ តែប៉ះអ្នកថែទាំដែលធ្វើការខ្ជិះខ្ជានោះប្រកាសជាថែទាំកូនមិនបានដិតដល់ដូចយើងនោះទេ ពេលខ្លះខ្វះអនាម័យទៀតកូនតូចច្បាស់ជាងាយនឹងឈឺមិនខាន3ប្រាថ្នាតាមគ្នាដែលគ្មានវិជ្ជបញ្ជាប៉ាម៉ាក់មួយចំនួន ពេលកូនឈឺច្រើនតែងសួរតាមគ្នាតើកូនឈឺនេះប្រាថ្នាអ្វីត្រូវរួចហើយក៏ទៅទិញថ្នាំនោះឲ្យកូនលេបទម្លាប់អាក្រក់បែបនេះហើយ ទើបធ្វើឲ្យកូនយើងឈឺញឹកញាប់ឬពេលខ្លះឈឺម្ដងម្ដងយូរថ្ងៃទម្រាំនឹងជាព្រោះថាកូនយើងកូនគេឈឺមិនដូចគ្នានោះទេកុំសំថ្នាំតាមគ្នាអីកូនឈឺត្រូវទៅជួបគ្រូពេទ្យ4មិនស្ដាប់បញ្ជាគ្រូពេទ្យបញ្ហានេះរឹតតែគ្រោះថ្នាក់ចំពោះសុខភាពកូន ជាទូទៅកូនឈឺយើងទៅជួបពេទ្យពេទ្យនឹងសាកសួរពីរោគសញ្ញាមើលរោគវិនិច្ឆ័យរួចទើបឲ្យថ្នាំលេបតែពេលខ្លះលេប3ទៅ5ថ្ងៃទៅតាមប្រភេទជំងឺ